ភាពស្រលាញ់អូនលឺសឹងតែរាល់ថ្ងៃបងនិយាយពេកពេកស្រលាញ់ណាស់តែទង្វើបងវិញទុយដាញ់ស្រលាញ់មិនយល់សោះថាព្រោះហេតុអ្វីព្យាយាមធ្វើអូ like a rock star. All my brothers got that gas and they always be smoking like a rock star.